ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងអ្នកបើកឡានបុកគេស្លាប់អញ្ចឹងតាមផ្លូវច្បាប់គេកំណត់ថាមានបណ្ដឹង2គឺមួយហៅថាបណ្ដឹងព្រហ្មទណ្ឌមួយទៀតហៅថាបណ្ដឹងរដ្ឋវិន័យ មហាជនរិះគន់មន្ត្រីជំនាញចរាចរណ៍ស្រុកគៀនស្វាយដឹកនាំដោយលោកអធិការព្រំសំណាងបានខុបខិតធ្វើរបាយការណ៍ភូតកុហកថ្នាក់លើទី1បិទបាំងបានបើកបរខុសប្រភេទយានយន្តទី2ខាត់អ្នកបើកបរបានហើយ មិនពិនិត្យជាតិអាកុលនិងពិនិត្យទឹកនោមហើយដោះលែងជនល្មើសយ៉ាងរំភើយដោយមិនមានសំណងសំបី100លុយខ្មែរតាឡានបើកបរបណ្ដាលឲ្យគេស្លាប់នៅពេលដែលមានគេស្លាប់ម្នាក់ ហើយបើសិនជាកំហុសអ្នកបើកឡានបុកគេស្លាប់អញ្ចឹងតាមផ្លូវច្បាប់គេកំណត់ថាមានបណ្ដឹង2គឺមួយហៅថាបណ្ដឹងព្រហ្មទណ្ឌមួយទៀតហៅថាបណ្ដឹងរដ្ឋវិនីបណ្ដឹងព្រហ្មទណ្ឌមានគោលដៅចាប់ជនល្មើសដែលបង្កហេតុឲ្យមានការទទួលទៅព្រហ្មទណ្ឌអាចជាការផាកវិន័យឬការផ្ដំទទួលដាក់ពន្ធនាគារឯបណ្ដឹងរដ្ឋវិនីមានគោលដៅដើម្បីទាមទារសំណងការខូចខាតទៅលើជនរងគ្រោះ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងតាំងពីថ្ងៃទី13ខែតុលាឆ្នាំ2022លើលើកំណត់ផ្លូវជាតិលេខ1ស្ថិតក្នុងឃុំដីឥដ្ឋស្រុកគិនស្វាយខេត្តកណ្ដាលដែលបានបង្កឲ្យយុវជន2នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងរវាងម៉ូតូមួយគ្រឿងនិងរថយន្តសណ្ដោងកុងតឺន័រមួយគ្រឿងបណ្ដាលឲ្យភិក្ខីខាងម៉ូតូឈ្មោះសុនកុសលហៅសាន់ភេទប្រុសអាយុ28ឆ្នាំនិងឈ្មោះមុនសុខាភេទប្រុសអាយុ18ឆ្នាំ មបានស្លាប់ភ្លាមភ្លាមគៀបជាប់ក្រោមកង់រថយន្តកុងតឺន័រដែលបានបើកបុកហើយអូសចម្ងាយប្រហែល200ម៉ែត្រយោងតាមមាត្រា83នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចែងថាជនណាបើកបរធ្វើប្រហែសខ្ជិលខ្ជា បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរឬធ្វើឲ្យជនរងគ្រោះមិនអាចធ្វើការងារបានក្នុងរយៈពេល8ថ្ងៃឡើងទៅនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារពី6ខែទៅ2ឆ្នាំបើទោះបីជាជនរងគ្រោះព្រមព្រៀងទទួលសំណ ណងហើយក៏ដោយ សូមប្រិយមិត្តពិចារណាទាំងអស់គ្នាថាតើមន្ត្រីយុត្តិធម៌បានអនុវត្តច្បាប់នេះនៅហេតុអ្វីបានជាត្រូវ បានដោះលែងជនបង្កឲ្យមានសេរីភាពខណៈអ្នករងគ្រោះពីរនាក់មិនទាន់ទទួលសំណងអ្វីទាំងអស់នោះឡើយបើយោងតាមលោកវ៉ាន់ខុនតំណាងជនរង គ្រោះដែល បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានប្រាប់ឲ្យធីនអំដឹងថាមន្ត្រីជំនាញចរាចរណ៍ស្រុកគៀនស្វាយដឹកនាំដោយលោកអធិការព្រំសំណាងបានខុប ខិតគ្នាធ្វើរបាយការណ៍ភូតកុហកថ្នាក់លើ ទី1បិទបាំងបានបើកបរខុសប្រភេទយានយន្តទី2ខាត់អ្នកបើកបរហើយមិនពិនិត្យជាតិអាល់កុលមិនពិនិត្យទឹកនោមហើយដោះលែងជនល្មើសយ៉ាងរំភើយដោយមិនមាន សំណងសូម្បីតែ100លុយខ្មែររហូតដល់មេធាវីការពារជនល្មើសហ៊ានបោះសម្ដីហាក់បីប្រមាថមាក់ងាយធ្ងន់ធ្ងរដូច្នេះថាឡើងដល់លើសូម្បី1រៀលក៏មិនសងដែរជុំវិញករណីខាងលើនេះដែរលោក លោកអធិការព្រំសំណាងស្រុកគៀនស្វាយក៏បានបញ្ជាក់ប្រាប់ធីនអឹមដូចនេះថា សូមស្ដាប់សំឡេងិញម៉ូតូចេញពីកន្លែងផឹកស៊ីនឹងគេមិនតន់ចោតរឿងគាត់ទៅផឹកស៊ីសវឹងជិះម៉ូតូទៅបុកអឺឡានគេផងនេះខ្ញុំជឿតែប្រាប់ទៅខាងឡានខាងមេធាវីគេនោះណាអើយគ្នាស្លាប់ទៅហើយទៅប្តឹងផ្ដាល់អីគ្នាទៀតជួយគ្នាបានលុយធ្វើបុណ្យធ្វើអីទៅតែដល់ ជជែកគ្នាហើយប្រាប់ថាឲ្យមកជួបគ្នាឲ្យមកជួបគ្នាបាទឲ្យមកជួបគ្នាគឺគាត់ឆ្លើយថាគាត់មិនមកទេថ្ងៃខ្ញុំប្រាប់ថាឲ្យមក2000ជាងប្រហែលជាត្រូវគ្នាហ្នឹងគឺគាត់មកទេគាត់ថាត5000បានគាត់មកទទួលលុយតែម្ដងហ្នឹងគឺសំណុំរឿងក៏អត់តបញ្ជូនទៅដែរ ហើយបើគាត់និយាយពីរឿងថាខ្ញុំកាន់ជើងខាងឡានបងមើលវីដេអូទៅបងមើលវីដេអូដែលខ្ញុំផ្ញើទៅជូនបងទៅតើការបើកបររបស់គាត់យ៉ាងម៉េចឡានគេមកពីនលឿងម៉ូតូគាត់ទៅពីភ្នំពេញហើយគាត់បើកម៉ូតូរេពេញផ្លូវហើយទៅបុកឡានគេហើយគាត់ថាឲ្យខ្ញុំខ្ញុំកាន់ជើងឡានអ្ហ្មិចបើឲ្យដឹងចរិតការងាររបស់ខ្ញុំស្រាប់ហើយខ្ញុំមិនចេះយកសទៅជាខ្មៅទេ ហើយចំពោះរឿងឡានដែលគាត់ថាឲ្យទៅ ខាងសព1500នោះក៏ខ្ញុំមិនសប្បាយចិត្តដែរខ្ញុំក៏និយាយទៅខាងឡានច្រើនដែរខ្ញុំនិយាយមួយច្រើនណាស់ទៅខាងឡាន គឺខ្ញុំថាយើងគិតពីជីវិតគេសិតតែខ្មែរដូចគ្នាទេហើយយើងមិនមែនជាអ្នកមានដូចគ្នាប៉ុន្តែ គឺយើងត្រូវតែឲ្យសមរម្យ មិនមែនយកលុយពី3លានហ្នឹងយកមកចូលប៉ុនគេហើយទោះគេខុសក៏ដោយគេត្រូវក៏ដោយព្រោះគេស្លាប់ទៅហើយយើងត្រូវមានមេត្តាធម៌ចំពោះអ្នកស្លាប់ផងខ្ញុំនិយាយច្រើនណាស់បានខាងឡានហ្នឹងគេព្រមព្រៀងឡើងដល់800ហើយនឹងអាចថាដល់ជិត8000អីហ្នឹងក៏ខ្ញុំទាញឲ្យត្រូវគ្នាដែរតែមកពីគាត់គាត់មិនមកទទួលទេគាត់ទាគេដល់5000 ជាចុងក្រោយក្រុមគូសាជនរងគ្រោះសំណូមពរទៅថ្នាក់ដឹកនាំអៃដាមកាត់រិទ្ធរដ្ឋមន្ត្រីក្រសួងយុតិធធសម្ដេចក្រឡាហោមសខេងអបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអៃដាមសន្តិបណ្ឌិតណេតសាវឿនអគ្គស្នងការនគរបាលជាតិអៃដាមកេតេនីតិកសលបណ្ឌិតអោមយន្ទៀងទេសរដ្ឋមន្ត្រីប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេតាជួយពិនិត្យមើលសំណុំរឿងខាងលើនេះផង ហាក់បីដូចជា មានការរៀបចំជាប្រ ព័ន្ធនិងមិនមានភាពប្រក្រតីសោះចំពោះអ្នករងគ្រោះដែលបានស្លាប់បាត់បង់អាយុជីវិតរហូតដល់ទៅ2នាក់ហើយថែមទាំងដោះលែងជនល្មើសឲ្យមានសេរីភាពយ៉ាងប្រងើយទៀតផងបាទធ្វើវ៉ានខុនអាយុ45ឆ្នាំរស់នៅសុកគៀនស្វាយខេត្តកណ្ដាលនៅភូមិកណ្ដាលលើឃុំទីដែកត្រូវជាពូមុនសុខាដែលគ្រោះថ្នាក់ចរាចរណ៍លើខ្នងជាតិលេខ1នៅ ថ្ងៃទី18ដែលគ្រោះថ្នាក់ស្លាប់គ្នា2នាក់មុនសុខាមួយសងកសលមួយ កុងតឺន័រវាវ៉ាគ្នាមកវាចូលនឹងទឹកដីម៉ូតូ2ម៉ែត្រជាងអញ្ចឹងនៅទឹកដីខ្លួនឯងសល់តា4ទឹកទេអញ្ចឹងសល់ប្រហែលនៅខាងម៉ូតូទាំងអស់ដល់អញ្ចឹងទៅហើយខាងឡាននោះវាបុកគៀតាំងពីកន្លែងពីខាងឆ្វេងរហូត ទៅជិត200ម៉ែត្រទៅទម្លាក់ខាងស្ដាំហើយដល់ ទៅដល់ស្ដាំនោះបានខាងប៉ូលីសចរាចរណ៍សុកគីនស្វាយ បានមកវាស់វែងបានមកខាត់ខ្លួន ខាងជួនមកកនឹងគាត់ខាត់បានមកយប់គាត់បានអត់បានផលិតទឹកនោមទេហើយគាត់បានផលិតជាកលដែរហើយបានបើកបរក៏គាត់ខុសខុសដែរគាត់អត់មានចំណាត់ការខាត់ខ្លួនទុកទេគាត់បាននឹងដោះលែងទាំងកតុយឡានដោះលែងទាំងតកងឡានទៀតបានហៅខ្ញុំទៅស៊ូសាកស៊ូខាងឡានគេឲ្យតែម្នាក់2លានទេហើយបើមិនយក បើហ៊ានដាក់ពាក្យប្តឹងឡើងទៅលើតែ100គេគេមិនអោយដែរ ខាងមេធាវីខាងឡានគេនិយាយអញ្ចឹងព្រោះគេបានអត្តការសុកគីស្វាយមកព្រមសំណាងគាត់បានដោះលែងទៅកងឡានទៅឲ្យហើយអញ្ចឹងក៏ខ្ញុំបានដាក់ពាក្យបណ្ដឹងឡើងទៅលើបន្តដើម្បីស្វែងរកយុត្តិធម៌ដល់ក្មួយខ្ញុំបានព្រោះអយុត្តិធម៌ពេកខ្មោចមួយឲ្យ2លានអញ្ចឹងក៏ខ្ញុំបានដាក់ពាក្យបណ្ដឹងទៅនោះ4 5ស្ថាប័នហើយតាំងពីអគ្គស្នងការស្នងការខេត្តតាំងពីក្រសួងយុត្តិធម៌តាំងពីឆាងពើបលួយតាំងពីក្រសួងហាផ្ទៃខ្ញុំដាក់បានដាក់ឲ្យអស់ហើយប៉ុន្តែអត់ទាន់មានចំណាត់ការណាមួយទេ ទេសូមសម្ដេចពុកហ៊ុនសែនរយុទ្ធធរឲ្យក្មួយខ្ញុំបាទផងព្រោះរយៈពេលខ្ទង់5ខែហើយអត់ទាន់មានតំណែងអីទទួលបានយុទ្ធធរទេព្រោះគុណចៅក្រមបាទអត់ទាន់មានលុយធ្វើបុណ្យទៅទៀនទេសម្ដេចសខេងសូមជួយអន្តរាគមរឿងនឹងឲ្យក្មួយខ្ញុំបានផងអត់ទាន់មានយុទ្ធធរដល់ក្មួយខ្ញុំបានទេអញ្ចឹង សំណូមពរដល់អាយដាមកាត់រិទ្ធសូមយុទ្ធធរសូមជួយរយុទ្ធធរដល់ក្មួយខ្ញុំបាទផងបានដាក់ពាក្យបណ្ដឹងទៅយូរហើយអត់ទាន់បានពលឺអីទេឆាំងពើពលួយអាយដាមអង្គទៀងសូមជួយរកខុសត្រូវដល់ក្មួយខ្ញុំបាទផងព្រោះឥឡូវអត់ទាន់មានបានយុទ្ធធរអីទេបើគេថាឡើងទៅលើបណ្ដឹងឡើងទៅលើតែ100គេមិនអោយផងអញ្ចឹងអយុទ្ធធរណាអញ្ចឹងកូនចៅបានដាក់ពាក្យបណ្ដឹងឡើងទៅដល់គ្រប់កន្លែងហើយឥឡូវមិនទាន់បានទទួលយុទ្ធធរអីទេសំណូមពរទៅដល់អាយដាមនេតសវឿនកិច្ចស្នងការ សូមជួយកូនចៅផងព្រោះអត់មានលុយធ្វើបុណ្យទៅទានទេធ្វើបុណ្យ7ថ្ងៃនិងថ្ងៃស្លាប់ក៏ចងការប្រាក់គេដែរអញ្ចឹងសូមឲ្យដំជួយរយុធកូនចៅផងឯកឧត្តមសុនចន្ទថលរដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូនសូមជួយរយុទ្ធធរដល់ក្មួយខ្ញុំបាទផងពួកអីឡានខុសដល់2ម៉ែត្រជាងគឺដាក់មកឲ្យខាងម៉ូតូខុសឡាននៅទឹកដីខ្លួនឯងតា4ទឹកសល់ប្រហែលនៅខាងម៉ូតូទាំងអស់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 ដាទឹកស្ព្រីងសុខភាព